លំមកសំណួរបង លើកឡើងថាភាពកក់ក្ដៅក្នុងក្រុមគ្រួសារនឹងវាកើតចេញពីអីវាកើតចេញពីការស្រស់ស្រួលគ្នានឹងឯងប៉ុន្តែស្រស់ស្រួលគ្នាទៅបានវាមានធัวជាបច្ច័យរបស់វាឧទាហរណ៍ថាក្នុងម្នាក់ក្នុងនាមជាអីបងនៅ New Zealand ហ្នឹងមែនទេអឺ Queensland ហ្នឹងហើយថ្មឃើញ ក្រុមគ្រួសារដែលមានភាពជួបជុំសុខដុមរមនាជាមួយគ្នានឹងគឺសមាជិកនៃគ្រួសារនឹងមិនជាអ្នកទៀមទានឹងវាចេញពីនឹងទៅ មិនជាអ្នកទៀមទា តែជាអ្នកផ្ដល់ឲ្យវិញក្នុងនាមខ្ញុំជាកូនតើខ្ញុំគួរធ្វើអីដើម្បីអ្នកម្ដាយវិញមិនមែនក្នុងនាមខ្ញុំជាកូនតើម៉ែត្រូវឲ្យអីខ្ញុំមិនអញ្ចឹងទេ យល់ទេនឹងដូចថានៅក្នុងចិត្តហ្នឹងក្នុងនាមជាកូនហ្នឹងពេលម្ដាយឈឺបើមិនបានធ្វើអីមួយយ៉ាងអត់អស់ចិត្តទេក្រុមគ្រួសារដែលមានគំនិតបែបហ្នឹងនឹងមាន ទឹកមុខញញឹមញញែមដាក់គ្នាអឺហើយមិនបន្តោសគ្នាជួនកាលអ្នកនៅឆ្ងាយអីចឹងទៅគាត់មិនងាយបានមកអីគាត់ក៏អត់បន្តោសគាត់ដែរយើងយល់ហេតុផលថាអ្នកឆ្ងាយ ហើយអ្នកឆ្ងាយក៏មិនអាងលេះហ្នឹងអញឆ្ងាយអញមិនបាច់ទៅក៏បានដែរអត់អាងលេះឆ្លៀតបានគឺត្រូវតែទៅឬក៏យើងនៅទីនេះញាតយើងនៅស្រុកខ្មែរម្ដាយពុកនៅស្រុកខ្មែរទៅមិនបានក៏ប៉ុន្តែ នៅតែតាមសួរសុខទុក្ខព្រោះសម័យឥឡូវនេះទូរស័ព្ទបានម្ដាយចាស់អីចឹងទៅខលមើលមុខគាត់ចឹងទៅក៏គាត់សប្បាយចិត្តដែរហ្នឹងហើយពីមុនឮតែសំឡេងឥឡូវខលឃើញមុខទៀត នឹងពេលគាត់ចាស់យើងទៅមិនបានអីហ្នឹងគ្រាន់តែឧស្សាហ៍ខលទៅគាត់ទៅមើលមុខគាត់ទៅឲ្យគាត់ឃើញយើងទៅអាហ្នឹងផ្ដល់ភាពកក់ក្ដៅប៉ុន្តែបើសិនជាយើងអត់មានអានឹងសោះអាងតែផ្ញើលុយតែមួយមុខមកទឹកពីទឹកមិនតាន់ដែរខលទៅគាត់មួយយ៉ាងអាហ្នឹងគាត់បាត់ភាពកក់ក្ដៅអញ្ចឹងភាពកក់ក្ដៅវាចេញពីចិត្តកក់ក្ដៅនៅក្នុងចិត្តគឺជាចិត្តដែលមិនទៀមទីអីក៏ប៉ុន្តែជាចិត្តដែលផ្ដល់ឲ្យ បើនិយាយពីស្នេហាវិញហៅថា understanding love ប៉ុន្តែ understanding ហ្នឹងតាមកម្រិតរបស់មនុស្សអញ្ចឹងមានពេលខ្លះមនុស្សយើងគ្រាន់តែភាពស្និទ្ធស្នាល ការសួរសុខទុក្ខគ្នាក៏នាំនៅភាពញញឹមដល់មនុស្សដែរមែនទេព្រោះអ្នកទាំងអស់គ្នានៅទីនេះសិតតែមិនជាមនុស្សរំពឹងការចិញ្ចឹមពីបងប្អូនសិតតែមានកិច្ចការងាររៀងរៀង ខ្លួនអ្វីដែលបង្កើន លើសពីរឿងទ្រព្យសម្បត្តិគឺទំនាក់ទំនងដឹងសុខទុក្ខគ្នានឹងឯងនឹងចឹងហើយគ្រួសារដ៏ច្រើនដែលចេះតែមើលបំណាំគ្នា គឺចេះតែយកសិទ្ធអាសាច់ឈាមនឹងទៅទាចំណែកអីមកវិញគ្រួសារដែលមាន បំណងយ៉ាងនេះអត់មានភាពកក់ក្ដៅទេខ្ញុំកូនដែរមិនក៏មិនគិតខ្ញុំអាហ្នឹង និងអន្តរាយពូអាត្មាជួបបញ្ហា ច្រើនមិនមែនបញ្ហាផ្ទាល់ខ្លួនទេប៉ុន្តែបញ្ហាគ្រួសារគ្រួសារអ្នកក្រក៏មានគ្រួសារអ្នកមានក៏មាន អ្នកមានខ្លាំងក៏មាន ហើយដែលឲ្យអាត្មាជួយ ដោះស្រាយនឹងគឺនៅក្នុងក្រុមគ្រួសារដែលមាន ការទៀមទាច្រើន គឺសិតតែបញ្ហា គ្រួសារខ្លះ ដដើមគេអកគ្នាបាញ់សម្លាប់គ្នាក៏មានបងប្អូនឯងព្រោះអីយោសិតជាកូននៅក្នុងក្រុមគ្រួសារថាអញត្រូវតែបាននេះអញត្រូវតែបាននោះប៉ុន្តែនៅក្នុងក្រុមគ្រួសារមួយដែលថ្មថាមានការផ្ដាល់ឲ្យថាក្នុង នាមខ្ញុំជាកូនក្នុងនាមខ្ញុំជាប្អូនក្នុងនាមខ្ញុំជាបងតើខ្ញុំមាន ចំណែកអីក្នុងការជួយបងប្អូននៅក្នុងក្រុមគ្រួសារដែលមានគំនិតបែបនេះมันមានតោះខុសគ្នាទេ ពីព្រោះអីវាអត់ចំណែនមែនទេវាអត់ចំណែនតែទៀមទីអីចំណែនណាមែនទេមែនទេមែនទេបើយើង អ្នកផ្ដល់ឲ្យយើងចំណែនទេអត់ទេហ្នឹងចិត្តជាអ្នក ផ្ដល់ឲ្យអត់ចេះកើតទុកទេហើយកាន់តែបានធ្វើល្អកាន់តែសុបាយចិត្តអត់ប្រចាំទៀតដូចកណាអញ្ចឹងហ្នឹងហ្នឹងល្អអញ្ចឹងបានឪពុកដាក់ឈ្មោះសុមនីហ្នឹង ហ្នឹងចឹងចឹងទទួលចម្លើយនៅទទួលដល់តាហ្នឹងទទួលហើយចឹងចឹងមានអីតទៀតអឺជាមួយអាត្មាបំបាច់សុភះរហូតក៏បានដែរចុកដៃហ្នឹងហ្នឹងហ្នឹងហើយជាមួយអាត្មាមិនមែនទេសនាទេ គឺនិយាយគ្នាហើយញាតិញោមក៏អាច បញ្ចេញគំនិតល្អល្អបានដែរហ្នឹងហ្នឹងដែលប្រពុតព្រះអង្គថា ធម្មសាកច្ឆា អេតាមង្គលមតមង្គ ការសន្ទនាធម៌ទៅវិញទៅមកនឹងជាមង្គលមានន័យថាយើងមានចំណេះអីយើងចែកបាន យើងមានចម្ងល់អីយើងសួរបាន យើង មិនយល់ព្រមយើងប្រកែកបានអញ្ចឹងវាអស់ពីពោះរៀងរៀងខ្លួនបើសិនជាឲ្យតែអាត្មាទេសតែឯងទេសចប់អានឹងរឿងការងារលោកឯងនឹងចប់ចប់តែឯងទៅអញ្ចឹងយើងវាអត់ដឹងគ្នាទេហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងតែតែលោកតែងតែសូត្រថា ការសន្ទនាគ្នានឹងជាមង្គលព្រោះយើងបានសួរយើងបានបញ្ចេញយើងបានជំទាស់អញ្ចឹងវាមិនមែនត្រឹមតែថាស្ដាប់ នៅស្ងៀមទូបីទាស់ចិត្តក៏មិននិយាយនឹងអត់ល្អទេអញ្ចឹងហ្នឹងហើយហើយម្យ៉ាងទៀតរសាតម្រងពេកអង្គុយបាត់ជើងពេកអីពេកយូយូយូយូចុកជើងឈប់ថ្ងៃក្រោយរៀងហ្មងឈឺជើងអញ្ចឹងអង្គុយ នឹងធម្មតាពេលក៏បានសណ្ដោកជើងក៏បានធ្វើម៉េចឲ្យស្រួលហ្នឹងហើយហ្នឹងហ្នឹងហើយហ្នឹងហើយអត់មានបាបអីនឹងអង្គុយពេនភ្នែនទេអត់អត់មានអីអង្គុយមិនឲ្យស្រួលសណ្ដោកជើងក៏បាន អីក៏បានហ្នឹងហើយព្រោះពេលយើងនិយាយគ្នា ត្រូវការតែពីរទេទី1គឺមាត់ទី2តិច តិចស្ដាប់មាត់និយាយគ្នាមកពីឆ្លូគ្នាមកពីយើងនឹងវាខ្លាំងដែរមាត់ច្រើនពេកអ្នកប្រាជ្ញអូអាហ្នឹងហើយអ្នកប្រាជ្ញយើងពាក្យខំហ្នឹងហើយកណាសំសួរលោកតាពាក្យមួយដែលថាដូចថាចាស់ចាស់ពីដើមដូចថា ដូចម៉ាក់ខ្ញុំឆ្នាំឆ្លើហើយខ្ញុំឆ្លេចដូចគ្នាអញ្ចឹងមានបញ្ហាដែលពេលគាត់មានអញ្ចឹងថាថាឆុងលោកតាហើយតើបញ្ហាហ្នឹងយ៉ាងម៉េចដែរវាមានមែនឬមួយក៏យ៉ាងម៉េចចាខ្ញុំកណាសំចង់ឲ្យចង់ដឹងចង់ដឹងថាខ្ញុំចង់យល់ពីរឿងពាក្យឆុងហ្នឹងហើយមិនសមសួរខ្ញុំខ្ញុំអត់ដឹងអីសួរអូខេប៉ុណ្ណឹងប៉ុណ្ណឹងឯប្រាមីទៀតឆុងនោះពាក្យពាក្យចិនពាក្យ យួនវាខ្មែរឬតែគេយួនតែចាត់តាមនិយាយថាណាឆុងហ្នឹងដូចមិនមែនខ្មែរទេមែនណាឆុងចិនប្រែណាមិនឆុងតែខ្មែរឆុងតែឆុងកាហ្វេអឺឆុងដូចយើងអាឡែជីកអីចឹងណាហ្នឹងហើយ ឆ្នាំដូចគ្នាអញ្ចឹងកាលណាមកមើលអាច មាន ចង្រៃមានអីអញ្ចឹងណាក្នុងន័យហ្នឹងវាអាចចង្រៃដែរចង្រៃរឿងឲ្យយើងជឿចាស់ចាស់កុហកហ្នឹងប៉ុន្តែបើយើងអត់ជឿចាស់ចាស់កុហកអត់ចង្រៃទេនឹងអភ័យហ្នឹងក៏ចង្រៃដែរ មកពីចិត្តយើងជឿហ្នឹងហើយក៏ប៉ុន្តែបើយើងមាន confidence យើងអត់ជឿទេយើងជឿតែចិត្តល្អរបស់យើង ដាក់ចិត្តធម្មតាយើងចង្រៃក៏អត់ខ្លាចដែរលែងចង្រៃបាត់វាគិតចឹងចប់ហ្នឹងហើយប្រពៃណីខ្លះកាលណាมันមាន ការបកស្រាយនាំឲ្យយើងខូចប្រយោជន៍ឧទាហរណ៍ថាឥឡូវ ឮមកថាអូឆ្នាំជន់គ្នាមិនហ៊ានមើលម៉ែឈឺចង្អត់ហ៊ានមើលឃើញទេអត់ហ៊ានមកហ្នឹងហើយអញ្ចឹងឃើញឃើញធ្វើឲ្យយើងឃ្លាតឬក៏យើងខកខាន មិនបានបំពេញសេចក្តីល្អឃើញទេអញ្ចឹងជំនឿជឿទៅលើសុខទុក្ខខាងក្រៅនឹងឯងដែលដែលវារារាំងបញ្ញារបស់យើងមិនឲ្យធ្វើការហើយក្នុងសង្គមយើង មិនថាសង្គមខ្មែរសង្គមណាក៏ដោយឲ្យតែជឿទៅលើរបស់ខាងក្រៅនឹងខូចប្រយោជន៍ដូចនៅឥណ្ឌារាល់ថ្ងៃមានមើលហ៎អាកូវីដឆ្លងណានៃគេហាមមិនឲ្យជួបជុំទៅនាំគ្នាងូតទឹករាប់លានអ្នកឆ្លងនោះឆ្លងអណានុងូតទឹកល្មមទេទៅងូតអាចគោនោមគោដើម្បីការពារកូវីដឃើញទេ ឃើញកាលណាជឿអញ្ចឹងវាខ្វាក់ភ្នែកបញ្ញាបលាញនឹងងឹតនឹងអាចឹងបានព្រះបរមគ្រូនឹងព្រះអង្គមិនដែលឲ្យយើងជឿលើអីលុះត្រាតែយើងគិតពិសោធន៍ច្បាស់លាស់ដោយខ្លួនឯងទោះបីជាព្រះអង្គសម្ដែងថានេះបុណ្យនេះបាបយើងមិនអាចទៅខ្ចីបញ្ញាព្រះអង្គមកដឹងក្រៅពីខ្លួនយើងទេ ណាឧទាហរណ៍ថាគេនិយាយថាកាហ្វេនេះឆ្ងាញ់ឬមិនឆ្ងាញ់ឆ្ងាញ់អត់ឆ្ងាញ់មិនដឹងបើអាត្មាអ្នកភ្លួហ្នឹងអាហ្នឹងអាចត្រូវអាចខុស អាចិបនឹងជួនកាយចិបកុហកទៅដោយដូចដូចគ្រូអាត្មាមួយអង្គលោកបានអាត្មាវាមិនដែលដឹងថាមានអំពិលផ្អែមអាត្មាធ្លាប់គិតថាឲ្យតែអំពិលជូរហើយលោកកំពុងឆាន់លោកទៅជូរលោកធ្វើមុខចឹងហើយយើងជឿថាជូរមែនដល់ពេលអស់លោកទុកមកគូឲ្យនេះឡើយសាកមកជួអាក្រក់ ដល់ពេលដាក់មកផ្អែមសោះចាញ់បោកគ្រូចឹងស្អីដែលយើង ស្មាន ខាងក្រៅដែលមិនមែនជាការពិសោធន៍ផ្ទាល់ខ្លួន អាចត្រូវអាចខុសយើងអាចដឹងដែរថាជប់មាត់ឲ្យញឹមនឹងអាចឆ្ងាញ់ហើយភាកច្រើនប៉ុន្តែបើគេចង់កុហកហ្នឹងហើយដូចរឿងកុនអញ្ចឹងកូនស្រីនឹងមិនដែលធ្វើមហូបទេហើយដល់ពេលគេចំអិនឲ្យប៉ាគេហូបទៅ ប៉ាគេនឹងគិតថាបើបើថាមិនឆ្ងាញ់ខ្លាចកូនខឹងតែពេលហូបគ្រប់នោះដឹងថាវាអត់ឆ្ងាញ់ទេហើយកូនស្រីគេសួរថាឆ្ងាញ់ទេប៉ាហឹម good ខំហូបតអស់ដើម្បីឲ្យកូនសុបាយចិត្តអាកូននឹងខំសុបាយចិត្តស្មើវាឆ្ងាញ់មែនដល់សល់បន្តិចភ្លក់ខ្លួនឯងឡាហ្នឹងគឺទល់តែពិសោធន៍ខ្លួនឯងនឹងទល់តែបញ្ញាខ្លួនឯង ខ្លួនឯងសំបីតែអាត្មាណោះណមើលដួងប្រច័ន្ទ្រាពេលយប់ណាអាត្មា បានត្រឹមតែចង្អុលទេឃើញឬអត់ភ្នែករបស់យើងដូចគ្នាដែរអញ្ចឹងអត់ខ្វល់តែចាស់និយាយមិនទេចង់និយាយថាឆ្នាំនឹងឆុងចេះឆុងចុះនឹងរឿងគាត់និយាយគាត់ក៏និយាយតតែគ្នាអញ្ចឹងគាត់គ្មានដឹងទេតែប៉ុន្តែខ្ញុំចង់ដឹងការពិតមើលខ្ញុំមើលម៉ែខ្ញុំមួយចង្រៃអី អញ្ចឹងបានពេលដែលញោមប្រុសអាត្មាខូចទៅអាត្មាធ្វើប្រឆាំងអាជំនឿនឹងទាំងអស់ឧទាហរណ៍គេថាពេលដែលឪពុកម្ដាយស្លាប់គេអត់ឲ្យកូនសែងទេលើកចូលមឈូសគេថាបើកូនសែងទៅកូនវាឆុងចេះចោះនៅពេលហ្នឹងអាត្មាអត់ឲ្យណាសែងទាំងអស់បងប្អូនអាត្មាទាំងអស់សែងអាត្មាឲ្យសែងទាំងអស់អាហ្នឹងពាក់ព័ន្ធនឹងជំនឿចឹងចឹងអាត្មាថា ចង្រៃអាត្មាអ្នកទទួលម្នាក់ឯងដល់ពេលត្រូវនាំសពចេញពីផ្ទះគេប្រាប់ទៀតថាត្រូវយកក្បាលជ្រូកមកសែនសែនអីអីចឹងទៅអាត្មាថាញោមអាត្មាឈឺ2ខែមុនស្លាប់ហ្នឹងគ្រាន់បបរលេបបញ្ចូលផងហើយដល់ពេលស្លាប់អត់កើតហើយយកមកបញ្ឈឺស្អីទៀតបាច់ទេអត់ស្មាតឲ្យដាក់ ចង្រៃស្មើអ្នកទទួលទៀតអនៅពេលសែងសពចេញពីផ្ទះគេថាត្រូវមានអាចារ្យសូត្រពាត់សីមាកុំអុយអីអីចឹងណាមកថាមិនបាច់ទេទុកផ្លូវឲ្យញោមស្មើមកស្មើដេកចាំថាបើឪមកមែនមកចុះនឹកគាត់សឹងអីទៅខ្លាចអីចង្រៃចឹងអូតម៉ាននឹកឃើញពីក្តីស្រឡាញ់របស់គាត់យើងក៏ខ្លាចចង្រៃតិចតួចយើងអត់យើងអត់មើលអត់ថែ ចឹងមិនថា ជំនឿខ្លះធ្វើឲ្យយើងខកខានធ្វើសេចក្តីល្អបើណាជាទំនប់ល្អវានាំឲ្យចម្រើនអាហ្នឹងធ្វើចឹងអត់អីទេប៉ុន្តែជំនឿចឹងចឹងធ្វើឲ្យមនុស្សខានធ្វើសេចក្តីល្អហើយអាត្មាពេលសែងចេញទៅហ្នឹងអាត្មា ថាបើសិនជាឪពុកនឹងបដិសន្ធិកន្លែងណាពិបាកយ៉ាក់យ៉ាក់មិនមកលេងកូនចាំមកមកអីមិនក៏យើងត្រូវតែពេលរស់គាត់ស្លាប់បន្តិចលេងត្រូវការអញ្ចឹង វាស្និទ្ធបំផុតត្រឹមញាតហ្នឹងឯងឧទាហរណ៍ថាបើវាមានមែនអញ្ចឹងណាឧទាហរណ៍ថាគាត់កើតក្នុងកន្លែងពិបាកឧទាហរណ៍អញ្ចឹងឯងនេះបើឡាយពតសមាអឺអត់ឲ្យមកហើយដល់អញ្ចឹងយើងមិនដឹងអញ្ចឹងបានអាបង្កើតវប្បធម៌ថ្មីមួយអាក៏អត់ខ្លាចបងអូនបងអូនអាអត់ខ្លាចទាំងអស់ដូចបងអូនស្រីពៅអាមួយពេលដែលញោមប្រុសគាត់ស្លាប់ទៅកាយខ្នើយហ្នឹងណា គាត់ឲ្យយកខ្នើយទៅណាគាត់យកខ្នើយទៅដេកម្នាក់គាត់នៅក្នុងកន្ទប់គាត់កោយសុំឲ្យយកសពឃើញឃើញឪពុកទៀតអញ្ចឹងយើងបង្កើតវប្បធម៌ដឹងគុណជាជាងបង្កើតវប្បធម៌ខ្លាចឃើញទេហ្នឹងហើយដល់អញ្ចឹងគាត់ក៏មិនតើការទុកខ្លាំងដែរគាត់ feel ថាឪពុកនៅចិត្តខ្លួនរហូតហ្នឹងហើយហើយប្រពៃណីខ្លះទម្លាប់ខ្លះរបស់ខ្មែរយើងយើងអត់ជួយគ្នាឧទាហរណ៍ថា មានសពស្លាប់ចឹងណាពឹងដឹកពឹងអីអត់អត់ហ៊ានទេខ្លាចចង្រៃខ្លាចឆុងខ្លាចវាចង្រៃចេះចុះថ្មស្រុកកំណើតថ្មនៅតកែវនៅជិតព្រំដែនវៀតណាមថ្មស្គាល់វៀតណាមវៀតណាមគេមានជំនឿមួយមិនដឹងទូទាំងប្រទេសគេអញ្ចឹងអត់ទេប៉ុន្តែថ្មនៅហ្នឹងគេថាបើមានខ្មោចលងទឹកឬក៏យើង គ្រោះថ្នាក់ស្លាប់អីគេសុំដឹកហ្មងគេថាហ្នឹងដូចចម្លងគ្រោះអីគេ អជំនឿមែនក៏ប៉ុន្តែ វាធ្វើឲ្យគេរីចម្រើន គេធ្វើឲ្យគេជួយគ្នាកើតឃើញទេតែយើងដល់ជឿថាដឹកខ្មោចខ្លាចចង្រៃឃើញយើងជួយគ្នាអត់កើតទេអញ្ចឹងវប្បធម៌ខ្លះប្រពៃណីខ្លះជំនឿខ្លះបើវាមិននាំមកនៅសេចក្តីរីចម្រើនទេ គួរតែចោលមែនទេហ្នឹងហើយណាល្អការគោរពគ្នាការសង្គ្រោះគ្នា ដែលល្អល្អយើងគួរតែថែរក្សា ណែចង្រៃគួរតែចោលឧទាហរណ៍ដូចដូចអឺខាងជនជាតិភៀតតិចខាងភ្នងខាងអីប្រហែលឆ្នាំមុនដែលមិនតាន់ដាក់ដីសម្បទានអស់គាត់ឲ្យតែមានអ្នកស្លាប់មួយ គឺត្រូវដុតផ្ទះចោលទៅតាមអ្នកស្លាប់នឹងហ្មង ហើយទៅរើឈើកណិតកណាត់ធ្វើផ្ទះនៅទៀតទៅ ចឹងមានន័យថាឲ្យតែមានស្លាប់មួយគឺក្រមកគឺរបស់នឹងផ្ទះត្រូវដុតទៅមកអស់អញ្ចឹងអញ្ចឹងនឹងទុកធ្វើអីអញ្ចឹងបានចិនគេប្រែคลายអានឹងគឺដុតกระดาษកុហកខ្មោចទៅប៉ុន្តែมันឆ្លាតជាងគ្នាប្រហែលទេអាមួយដុតមែនតេនអានឹងល្ងងស៊ីនហ្មងអត់ដល់ចិនគេរៀងឆ្លាតបន្តិចគេដុតกระดาษផ្ទះกระดาษឡានកระดาษ អាហ្នឹងល្ងងដែរតែបែប VIP ពីព្រោះអីទាំងដុតអាមែនទេនទាំងដុតអាខ្លែងខ្លែងសុទ្ធតែអត់បានការដូចគ្នាយកលុយទៅទិញដូចគ្នាហ្នឹងតែវាមិនអស់ទាំងអស់ដូចអាដុតទេហ៎ហ្នឹងហើយដល់ត្រឹមត្រូវបំផុត គឺអត់ដុតហ្នឹងអត់ដុតទេយើងធ្វើអីដែលមានប្រយោជន៍វិញណាវាយើងចង់ធ្វើទៀនអី លុយថ្លៃសម្រាប់ដុតផ្ទះចោលយើងធ្វើទៀនទៅជួយក្មេងកំព្រាទៅឃើញទេអញ្ចឹងបានវប្បធម៌ពួកអូស្ត្រាលីពួកអាមេរិកកាំងអីគេគេបរៀនមនុស្សធ្វើម៉េចឲ្យចំណាយទៅលើរឿងទៅជួយគ្នាបានគេបង្កើតជាមូលនិធិបង្កើតស្អីស្អីទៅជួយខ្មែរយើងមកកណោឃើញទេដោយលោកអីលោកអីនិយាយតាមឡានណា Monsieur de Palier គាត់នឹងពីអ្នកតីប្រពន្ធគាត់ជួយកុមារនៅកន្លែងរើសសម្រាមបានជាង10000អ្នកឲ្យរៀនសូត្រចឹងចឹងអាហ្នឹងជួយពិតប្រកបការងារឃើញនឹងភ្នែកហើយអាដុតចោលនឹងបានអីផងហ្នឹងហើយបាញ់យ៉ាងហ្នឹងគាត់មកពីប្រក្រាំមកប្រាំងស្លាប់ហើយស្លាប់ហើយហ្នឹងហើយនឹងហើយដូចនុកលោក Scott Nelson នោះក៏គាត់ជួយច្រើនដែរយើងដូរវិញតែគាត់ គាត់លុយទិញកដាលយកលុយទៅជួយហ្នឹងហើយទៅជួយចឹងចឹងវិញទៅហ្នឹងល្អវិញល្អហើយបនពិតប្រកបដែលជាមេគេប្រពុតបរៀនហើយព្រះសម្មាសម្ពុទ្ធបរៀនច្រើនណារឿងអញ្ចឹងអ្នកខ្លះដូចជារឿងអឺអឺរឿងក្មេងម្នាក់ដែលជាមួយនឹងព្រាមម្នាក់ទៅយកមហូបអាហារទៅដាក់ មុខភ្នោហើយយំរកកូននោះហ្នឹងហើយអញ្ចឹងក្មេងហ្នឹង តាមពិតជាទេវតាទេប៉ុន្តែមកនិមិត្តធ្វើជាក្មេងខ្វៀលគោរឿងចឹងចឹងបើស្ដាប់ហើយ គិតពិចារណាបន្តិចយើងដឹងថាតើពុទ្ធចង់បរៀនយើងមិនខ្មិចព្រាមហ្នឹងគាត់យកមហូបអាហារទៅដាក់មុខកន្លែងបូជាសពកូនហ្នឹងហើយក៏ចេះតែយំហៅរកកូនតូចកូននៅទីណាកូនមហូបទៅឪពុកយកមកហើយ ចឹងណាដូចតែយើងឥឡូវហ្នឹងរឿងមិនតន់ឈប់ទេអាហ្នឹងមែនទេឲ្យតែខែឆេងម៉េងម្ដងម្ដងនឹងពេញនឹងឯងហ្នឹងហើយហ្នឹងហើយហ្នឹងហើយហ្នឹងហើយកុំថាចិនខូចចិនគេមិនខូចគេឆ្លាតគេលក់ដូរដោយមករដូវកូវីដនេះចិនអត់សូវចំណេញដោយសារអីអត់សូវបានខ្សែនោះហ្នឹងហើយ ចឹងគេត្រូវតែឃោសនាអញ្ចឹង business អីក៏ដោយគេត្រូវឃោសនាហើយដូចមកស្គាល់បងម្នាក់គាត់អ្នកធ្វើអាកន្លែងលក់ផ្ទះលក់ផ្ទះអីអីចឹងហ៎សំបីតាផ្ទះដែលល្បីចង្រៃមិនក៏ដោយគាត់និយាយទៅម្ចាស់អ្នកទិញនឹងជឿថានេះមានហុងស៊ុយគឺត្រូវតែប្រកែកនិយាយចឹងពូការងារអញ្ចឹងពមនុស្សចឹងឆោតឆោតទេមែនទេជឿតែមនុស្សឆោតទេហើយយើងឈប់ឆោតនៅ ហ្នឹងហើយនេះដូចរឿងដែលដែលអាត្មាចង់លើកនេះរឿងហ្នឹងសំបីតែធម្មកថានេះប្រហែលជាធ្លាប់ទេសដែរមែនទេណារឿងរឿងទៅយកដេញមហូបអាហារទៅដាក់មុខភ្នោកូនហ្នឹងហើយចេះតែកូនតូចកូននៅទីណា កូនមកបរិភោគចោះអីចឹងទៅហើយក្មេងនោះវាទៅចិត្តពេកហើយក្មេងហ្នឹងមាននរណាកូនគាត់ហ្នឹងប៉ិនបដិសន្ធិនៅទេវតា ប៉ិនឃើញឪធ្វើវាល្ងងពេកហ្នឹងណាកាលអញនៅរស់ហ្នឹងអត់ខំព្យាបាលអញទេខ្លាចអស់លុយដល់អញងប់ជាមួយសែននឹងបានប្រយោជន៍អីហ្នឹងហ្នឹងហើយដល់ចឹងទៅចង់មកផ្ចាញ់ឪពុកហ្នឹងមកនិមិត្តធ្វើជាក្មេងខ្វៀលគោប៉ុន្តែនិមិត្តធ្វើជាគោងាប់មួយហើយយកស្មៅទៅឲ្យគោងាប់នឹងស៊ី ចឹងហ្នឹងហើយអីតានោះដល់ពេលឃើញក្មេងយំអញ្ចឹងទៅគាត់ដើរទៅមើលអាអូនយំអីខ្ញុំយំព្រោះគោវាអត់ស៊ីស្មៅបានគាត់មើលចុះមើលឡើងគាត់ថាឈួតទេអីគោងាប់ហើយវាចេះស៊ីអីវាហើយក្មេងសួរថាចុះតែឯងយំតែអីថាយើងយំព្រោះកូនតូចរបស់យើងហ្នឹងស្លាប់ទៅហើយចុះដាក់ស្អីនោះអានឹងគ្រឿងសំណែន នឹងឲ្យដាក់ឲ្យវិណាថាដាក់ឲ្យកូនចៃណាកូនថាកូនស្លាប់ហើយណាសាកសពថាដុតអស់ហើយតែក្មេងណាចាំមើលអាណាឈួតជាងយើងហ្នឹងហើយគោខ្ញុំងាប់មែនតែនៅសពទាំងមូលវាស៊ីអត់កើតផង តែឯងថាមិញហ្នឹងថាគោងាប់មិនស៊ីអត់កើតទេប៉ុន្តែវានៅមាត់ណាចុះកូនតែឯងដុតមាត់ខ្ទេចហ្នឹងពីណាឈួតជាងឃើញទេ បានគាត់ថាអឺខ្ញុំពិតជាឈួតជាងមែនប៉ិនមនុស្សយើងពេលធ្វើអីហ្នឹងមិនដឹងខ្លួនឯងល្ងងទេមែនទេពេលដែលជឿអីពេលដែលធ្វើអីហ្នឹងមិនដឹងថាខ្លួនឯងហ្នឹងល្ងងទេប៉ុន្តែបើពេលគាត់មើលគេគាត់អាចឃើញគេល្ងងមែនទេមនុស្សយើងអញ្ចឹងហ្នឹងហើយត្រូវហ่ะមើលគេឆាប់ឃើញគេល្ងងហ่ะឧទាហរណ៍ដូចអាត្មាថាប្រពៃណីរបស់ ពួកភ្នងជនជាតិភៀតតិចចឹងតងប់ម្នាក់ដុតផ្ទះចោលសឹងថាខ្មែរទាំងអស់ហ្នឹងចង់និយាយថាលឺអាហ្នឹងយើងគិតថាល្ងងទាំងអស់តែគ្នាហ្នឹងមែនទេជឿទេហ្នឹងហើយយ៉ាងម្នាក់ឲ្យទៅនៅសែនព្រេនបនស្រន់ដើម្បីសេចក្តីសុខហ្នឹងម្យ៉ាងម្នាក់កាលណាមួយល្ងងបែបបែប original បែបបែបដូចថាមើលទៅឆាប់ឃើញណា ដល់មួយទៀតគេរៀបឲ្យមានដាប់ធ្នំអីចេញចុះទៅអាហ្នឹងដូច VIP តិចទៅប៉ុន្តែសរុបមកចេញពីជំនឿខុសពីខាងក្នុងដូចគ្នាហ្នឹងហើយដល់ពេល ព្រះបរមគ្រូព្រះអង្គបរិញ្ញាបរិញ្ញាអញ្ចឹងពយល់បានយល់មួយផ្លេតមួយផ្លេតទៅមនុស្សប៉ុន្តែកើតមកសម័យក្រោយទៀតភ្លេចពយល់ទៅទៀតហ្នឹងអញ្ចឹងអញ្ចឹងថ្មវិលមករឿងកាលញោមថ្មស្លាប់ហ្នឹង ស្អីដែលដែលពាក់ព័ន្ធថាជំនឿគេត្រូវតែធ្វើចឹងហ្នឹងថ្មបដិសេធទាំងអស់ថ្មថាសុំឲ្យចង្រៃធ្លាក់លើថ្មចុះពូថ្មនឹកឃើញយ៉ាងម៉េចនឹកឃើញ ថាកាលដែលគាត់នៅរស់ហ្នឹងពេលដែលថ្មឈឺគាត់លីថ្មរត់ទឹកចិត្តចឹងចឹងបើសិនជាចង្រៃត្រូវឲ្យថ្មស្លាប់វិញស្លាប់ទៅមានស្អីជីវិតគាត់ឲ្យសោះហ្នឹងថ្មគិតចឹងណាយកមโนសញ្ចេតនាយកមកដាក់ចឹងថ្មមិនដែលមាន feeling ថាខ្លាចញោមថ្មម្ដងឯងអត់ទេ ពេលគាត់ស្លាប់ទៅអាធ្វើរូបគាត់ធំអញ្ចឹងឲ្យកាត់កាត់ប្រពន្ធរូបគាត់មែនទែនកពស់ប្រហែលគាត់ហ្នឹងមើលទៅដូចគាត់នៅមែនទែនដាក់ក្នុងកតុបសម្រាប់មើលទៀតហ្នឹងហើយនឹកស្រឡាញ់ស្ដាយក៏ប៉ុន្តែអាត្មាឲ្យក្តីស្រឡាញ់ហ្នឹងคลายមកជាជាជាជាកម្លាំងចិត្តឲ្យអាត្មាធ្វើអីមួយយ៉ាងអាត្មាជាគិតថាអាត្មាត្រូវបន្តការងារទៅទៀតព្រោះកាលណាអាត្មាធ្វើអីបានជោគជ័យអាត្មាគិតថាពពុកសប្បាយចិត្តហើយអាត្មាជា feel ថាគាត់កំពុងមើលអាត្មាអញ្ចឹង គាត់មិនមើលហីទៅតែជា feeling របស់យើងអញ្ចឹងមិនដែលគិតថាខ្លាចខ្មោចឪម្ដងទេអត់ទេបើគាត់មកមែនទែនកាន់តែល្អទៀតដល់អញ្ចឹងវាមានចង្រៃអីអស់ចង្រៃហើយឃើញទេប៉ិនបងសួរមិញថាវាអាចចង្រៃមែនអត់ថាបើយើងជឿចង្រៃនឹងនឹងរឿងល្អល្អជឿចោះអត់អីទេហ្នឹងហើយក៏ប៉ុន្តែ រឿងណាដែលនាំឲ្យខូចប្រយោជន៍នាំឲ្យយើងដាច់តំណែងតំណងល្អជាមួយគ្រួសារជាមួយ បងប្អូនកុំយឺឧទាហរណ៍ដូចប្រពៃណីខ្លះល្អប្រពៃណីខ្លះល្អណាស់ប៉ិនប្រពៃណីខ្លះទៀតអាត្មាថាចង្រៃឧទាហរណ៍ដូចអឺពេលកម្មវិធីស្អីនៅក្នុងមង្គលការខ្មែរយើងគេរើសតែអ្នកមានគូហ៎កំណត់អើ7 7ស្មានថាពិធីនឹងចង្រៃ អ្ហ្មិចបានចង្រៃចង្រៃទី1រើសអើងមួយអ្នកមេម៉ាយរើសអើងជាមួយអ្នកមេម៉ាយរើសអើងជាមួយអ្នកពោះម៉ាយមិនបានគ្មានសិទ្ធចូលឃើញទេពួកឯងទៅចូលទៅគេខ្លាចចង្រៃម៉ាយតាមអ្នកចូលហ្នឹងហើយអ្នកមិនតាន់មានគូគេមកចូលដែរតើអ្នកអត់ដល់ដល់ដល់មាន គូហើយអត់តាន់បែកគ្នា ណាណាចឹងរៃអ្នកមានគូហើយអ្នកមានគូពី3ដងគេមកចូលដែរអត់គូពី3ដងអត់ឲ្យចូលទៀតឃើញទេបងប្អូនបកើតក៏មិនបានចូលមួយទៀតគឺអាចារ្យបើអាចារ្យពោះវាយនេះគេយកទៅធ្វើកានវេលាទេហ្នឹងហើយហ្នឹងហើយហ្នឹងហើយយកអ្នកមានគូមែនតែគូប្រតិពុននោះឆ្លោះគ្នាអត់ឈប់ហ្នឹងហើយមែនតែនទៅសុកទុករវាងប្តីប្រពន្ធអត់មាន ពាក់ព័ន្ធមួយអ្នកអង្គុយនឹងទេគ្មានទេ មែនទេអ្នកអង្គុយទាំងអស់គ្នានឹងសិតតែមានរឿងល្អមួយប្តីប្រពន្ធទាំងអស់គ្នាក៏ពិតមែនប៉ុន្តែពីរនេះវាធៀបអត់ត្រូវគ្នាខ្វះអីមុននឹងការគេមិនដេញបលាដេញទៅសិតតែធៀបអីធាតទឹកធាតដីត្រូវគ្នាពេលការបាន3ខែមិនតាន់ទេខ្លះហ្នឹងហើយខ្លះធាតនឹងត្រូវគ្នាជាសម្បត្តិសិទ្ធិ កាហើយជាពាក្យគេសងគេលឹងលវៀមហ្នឹងហើយអញ្ចឹងបានថារឿងទាំងអស់ហ่ะសិតតែយើងអាចគិតឃើញទាំងអស់ប៉ុន្តែប្រពៃណីធ្វើឲ្យយើងលែងគិតធ្វើឲ្យយើងលែងឆ្លាតធ្វើឲ្យយើងលែងយល់ជួនកាលស្រឡាញ់គ្នាចង់ងាប់ដេញថ្ងៃខែខុសគ្នាអត់យកគ្នាចាញ់ស្វាទៀត ស្វាវាមិនដែលដេញថ្ងៃ កូនពេញតែព្រៃមែនអត់ហើយខំស្រឡាញ់គ្នាសាងអនុសាវរីយ៍មួយគ្នាគ្រាន់តែមើលថ្ងៃខែខុសគ្នាអត់យកនៅជួនកាអត់យកខ្លួនឯងជួនកាម៉ែអត់ឲ្យយកហើយដល់មកមើលមេគាប្រពុតមើលព្រះអង្គមិនដែលថា ថ្ងៃខែខុស មិនមានមង្គលទល់ថ្ងៃខែត្រូវបានមានមង្គលពុទ្ធអត្ថាអញ្ចឹងភាពជាប្តីចង់បានសុភមង្គលក្នុងគ្រួសារគឺត្រូវសង្គ្រោះបុត្រភរិយា ដោយធម៌នោះជាមង្គលឃើញទេការសង្គ្រោះគ្នាមានន័យថាខ្ញុំពីប្តីនឹងត្រូវធ្វើអីសម្រាប់ភរិយាសម្រាប់កូនគឺមានទូនាទីអញ្ចឹងជាប្រពន្ធនឹងត្រូវធ្វើអីសម្រាប់ប្តីសម្រាប់កូនមានន័យថា ជាចំណែកដែលខ្ញុំជាប្រពន្ធមិនមែនខ្ញុំជាប្រពន្ធខ្ញុំទៀមទីអីមិនមែនទេថាខ្ញុំជាប្រពន្ធខ្ញុំត្រូវធ្វើអីហ្នឹងហើយខ្ញុំខ្ញុំសុំឲ្យ បាន ជាប្រយោជន៍អីសម្រាប់គ្រួសារហើយជាប្តីខ្ញុំត្រូវធ្វើអីសម្រាប់គ្រួសារយើងមានចិត្ត your problem is mine ឃើញទេអានឹងឯងគឺជាមង្គលនៅ ក្នុងក្រុមគ្រួគ្រួសារមានមានគ្រួសារមួយនោះ អឺប្រពន្ធនឹងទៅរកគ្រូមើលថ្ងៃខែនឹងដល់មើលហ្មងទៀតថាថ្ងៃខែអត់ត្រូវគ្នាហើយកូនពីរអីគំដឹងថ្ងៃខែអត់ត្រូវគ្នាហ្នឹងដល់ទៅរកគ្រូញឹកញឹកញឹកញឹកញឹកញឹកគ្រូនឹងយកបាត់ទៅត្រូវមួយគ្រូ បានគ្រូត្រូវមួយគ្រូវិញទៅអើហើយលោកសោតព្រឹកមិញកន្លែងមួយដែលលោកសោតព្រឹកមិញចង់បញ្ចប់ថាសនៈខតាំងសមង្កលំសុភភាតាំងសហតិតាំងសកណោសមហតចិត្តសៀបទាំងប្រមចារីសុខពេលណាក៏ដោយមានន័យថា whenever ពេលណាក៏ដោយបើកាលណាយើងគិតត្រូវនិយាយត្រូវធ្វើត្រូវ ថ្ងៃនឹងហើយគឺជាមង្គលហ្នឹងគឺជាមង្គលអូបើកភ្នែកហ្នឹងហ្នឹងបាទសាធុហ្នឹងអូមើលអាត្មាទៀតចម្រើនពរញោមអូសាធុសាធុបាទហ្នឹងហើយ បាទអញ្ចឹងមិនមែនថ្ងៃធ្វើឲ្យយើងល្អឬអាក្រក់ទេ តែយើងធ្វើថ្ងៃឲ្យល្អយើងអ្នកបង្កើតពេលវេលាឲ្យល្អ ថ្ងៃយើងគិតត្រូវថ្ងៃយើងនិយាយត្រូវថ្ងៃយើងធ្វើត្រូវថ្ងៃនោះគឺជាថ្ងៃល្អនេះជាមេរៀនដែលពពុទ្ធបរៀនបាទហ្នឹងហើយហ្នឹងរឿងឆុងហ្នឹងចប់ប៉ុណ្្នឹងឯណា ហ្នឹងហើយអញ្ចឹងគេថាឆុងវានៅពាក់កណ្ដាលឡើយអញ្ចឹងមិនថាអាចឆុងមែនបើសិនយើងជឿតែបើយើងអត់ជឿអត់មានអីឆុងសោះឧទាហរណ៍គេថាអឪពុកម្ដាយស្លាប់នៅខាងក្រៅគេបង្កើតជំនឿមួយថាអត់ឲ្យដឹកចូលក្នុងផ្ទះទេវាចង្រៃចេះចោះហើយសំណួរសួរថាចង្រៃមែនអត់ថាពិតជាចង្រៃណាស់បើកូនជឿចឹងមែន ចង្រៃត្រង់អាគិតខុសនឹងហ្មងហ្នឹងហើយបាទអាហ្នឹងគេថាទៀតថាទៀតដូច្នេះគេថាហ្នឹងអត់ចប់ទេអត់ចប់ទេដំណើរជីវិតរបស់យើងដែលដើរទៅมันអាចដើរទៅព្រោះស្ដាប់គេថាទេតែដើរទៅ ព្រោះស្ដាប់គេថាយើងដើរអត់រួចដូចដើរកាត់ភូមិអាល័យតែខ្វល់មួយឆ្កែព្រោះចឹង ដាក់រួចមែនទេនឹងដាក់រួចទេសំបីអាត្មាពយលបរិស័ទអញ្ចឹងអញ្ចឹងសម្បូរអ្នកថាសឹងអីហ្នឹងបើអាត្មាទៅស្ដាប់អ្នកថាសិនអាត្មាលេងនិយាយកើតនឹងដើម្បីឲ្យជីវិតយើង មានសេរីភាព ក្នុងការធ្វើអីកុំខ្វល់ how I look like but how I feel ឃើញទេអា look like ហ្នឹងពិបាកធ្វើផ្គប់ចិត្តគេណា ពិបាកធ្វើណានឹងប៉ុន្តែធ្វើអីដែលផ្សំនឹងមនសិការរបស់យើង យើងគិតថាត្រូវមកដូចថ្ងៃហ្នឹងអញ្ចឹងគេថាឆុងតែខ្ញុំមករហូតដល់គាត់ផុតបាត់ទៅដេកសบายចិត្តក្រោយខ្ញុំទោះបីគេថាគ្រោះថ្នាក់បីក៏ដោយក៏ខ្ញុំនៅតែធ្វើសេចក្តីល្អមួយម៉ែខ្ញុំអាហ្នឹងជាសេចក្តីសុខផ្លូវចិត្តប៉ុន្តែបើសិនជឿគេអត់មកឯងបងប្អូនគេមកមើលគ្រប់គ្នាតោះតែឯងឆុងហើយអត់មកហើយម៉ែមានតែមួយហើយគាត់ផុតបាត់ទៅ ដល់ចានតិចចាដេកស្ដាយក្រោយឃើញទេអញ្ចឹងបានសេចក្តីល្អដែលធ្វើត្រូវព្រះអង្គថារីករាយក្នុងលោកទាំងពីររីករាយឥឡូវនឹងផងអនាគតទៅក៏រីករាយទីព្រោះយើងនឹកឃើញថាអញធ្វើត្រូវហ្នឹងឥឡូវសាក់សាក់ឥឡូវឈឺអត់បានមកមើងគេហ្នឹងហ្នឹងអញ្ចឹងស្ដាយ ក្រោយឃើញយើងរាយអត់កណាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូកាលពីឆ្នាំ2000 2010 2010អរាទៅបញ្ចុះស៊ីម៉ានៅវត្តអណ្ដងពោកាលហ្នឹងដូចឆ្នាំឆ្លូវអញ្ចឹងដែរហើយកណាក៏ឆ្នាំអញ្ចឹងដែរម្ដាយកណាថាបញ្ចុះស៊ីម៉ាកុំអោយទៅពេលគេកាត់ចិត្តភ្លឺតែកណាថាយើងដូចដើមបនដូចកាន់រងធំផង ធ្វើអញ្ចឹងអត់កើតទេត្រូវទៅទៅអត់អត់ដូចអត់ខ្លាចអត់ភ័យអត់អីទេដល់ហើយ មិនត្រឹមថាគ្រាន់តែនេះទេគេឲ្យយើងទាំងកាត់ខ្សែសីមាទៀតតែកណាដូចជាអត់មានភ័យអីទេ ហើយមកវិញម៉ែម្ដាយខ្ញុំកណាបន្ទោថាហើយហ៊ានទៅកាត់ទេតិចប្រយ័ត្ននរលោកគ្រូអុកនៅវត្តពីមចកង កាត់ឬសីមាឆ្នាំដូចគ្នាសាប់ត្រួយលោកសកតបដាយណាកណាថាអត់ទេខ្ញុំកណាដូចអត់ជឿព្រោះដូចថាបានស្ដាប់អឺ លោកទេបងមានសង្ឃនិកាអីច្រើនអញ្ចឹងដែរថា អារឿងជំនឿហ្នឹងវាដូចអត់អត់ត្រឹមត្រូវបានអញ្ចឹងកណាមកវិញទៅដូចអត់ជាមានអីផងឥឡូវវាដល់ដូចជា12ឆ្នាំទៅដែរទៀតអត់កើតអីនេះកាត់ផងព្រោះគេចង់អ្នកធំគេកាត់ម៉ៅឡាងហ្នឹងគេចង់កាត់ហើយថោងខុនហ្នឹងគេចង់កាត់លោកអត់ព្រមធំខាងភូមិធំលោកខាង មិនត្រូវទេគេមកដើមធ្វើបនធំត្រូវអភិកម្មគេកសាងយើងដូចថាយើងយើងកសាងច្រើនដែរដល់អញ្ចឹងទៅគេថាត្រូវតែឲ្យយើងកាត់កណាថាអីទេបើគេកាត់ទៅកាត់ទៅវាអត់បញ្ហាទេណាកណាសូមអស់យោបល់លោកចាស់ជាថាចាំមើលអានេះខ្ញុំទៅនិយាយជាមួយលោកនឹងមើល មិនត្រូវធ្វើយ៉ាងអ្នកកសាងឯងអត់ធ្វើផងឲ្យយើងមកកាដល់យីរួចទៅម៉ោងហែមិន12ដល់ដល់ចាថាត្រូវតែមកកាត់ម៉ោង4យើងកាត់អត់ឲ្យគួរនឹងមកហើយបាទបាទត្រូវហើយបាទយើងយើងច្រើនតាជំនឿវាជា20មនុស្សណាឧទាហរណ៍ថាឥឡូវដូចញោមអញ្ចឹងដល់ធ្វើអញ្ចឹងទៅលោកតញោមមានគ្រោះថ្នាក់អីគេគេថា អូឃើញទេមែនថាមែនមែនប៉ុន្តែឥឡូវយើងទៅមើលនីមើលមានធ្វើអីអត់មានធ្វើអឺវិចោសីមាអត់បញ្ឆ្លងស្លាប់ណានៃអ៊ីស្រាអែលសព្ទាមុនមួយប៉ាឡេស្ទីននឹងអាផ្លោងអាវុធចូលទៅបាក់អាគារប៉ិនប៉ិនណានៃស្លាប់ជាង200នាក់ដែលធ្វើកឋិនចុះសីមាពីកាលអត់ មានដែរនិយាយរឿងឆុងរឿងថ្ងៃវិញកាលកាលឆ្នាំប្រហែលស៊ូណាមីស្លាប់រាប់ម៉ឺនអ្នកអចុះសម័យពលពតឥឡូវញាតិញោមតន់ណាសម័យពលពតថ្ងៃណាក៏ឆុងដែរមែនទេសម័យពលពតថ្ងៃណាក៏បបោដែរហើយថ្ងៃណាក៏ប្រឈមមុខនឹងគលអាស័យដែរហើយទៅមើល calendar បើមានថ្ងៃល្អ មែនទេសម័យ3ឆ្នាំ8ខែ20ថ្ងៃណាបើយើងឲ្យគេធ្វើ calendar ដាក់ថ្ងៃល្អរាសីឡើងចុះអត់ទេបើធ្វើតាម calendar នៅតែមានប៉ុន្តែមនុស្សនឹងវាឡងចង់តរហូតតែចឹងវាឆុងតរហូតអញ្ចឹងបានថា មិនមែនថ្ងៃធ្វើឲ្យមនុស្សយ៉ាងនេះយ៉ាងនោះទេគឺមនុស្សធ្វើឲ្យថ្ងៃអញ្ចឹងឃើញទេ ដូចជាសម្បត្តិរបស់មនុស្សព្រះអង្គសម្ដែងពីធំធំមាន4ទី1គតិសម្បត្តិកើតជាមនុស្សណាបើយើងអត់បាន កំណត់មនុស្សទេគេចេញ iPhone អត់ចេះប្រើហើយកើតជាឆ្កែកើតជាឆ្មាយនឹងអត់ចេះប្រើហ្នឹងទី2មានឧបតិសម្បត្តិមានអវយវៈពេញបរិបូរមានកាយសម្បទាពេញបរិបូរទី3កាលសម្បត្តិ កាលពេលវេលានេះមិនមែនយកថ្ងៃនេះថ្ងៃនោះទេពាក់ព័ន្ធនឹងពេលស្រុកទេសអត់មានសង្គ្រាមមានអ្នកដឹកនាំល្អណាអានឹងមានន័យថាយើងជួបការល្អការល្អដែលព្រះអង្គហៅហៅអញ្ចឹងណាមិនថ្ងៃច័ន្ទគៀពុទ្ធបរិហោះទេមិនអឺថ្ងៃ4ថ្ងៃ5អត់ទេគឺថ្ងៃណាក៏ដោយ កាលណាក៏ដោយបើសិនបើមានអ្នកដឹកនាំល្អធ្វើស្រុកទេសឲ្យមានសុខសន្តិភាព អាហ្នឹងឈ្មោះថាកាលល្អឃើញទេឃើញកាលល្អហើយមួយទៀតប្រយោគៈសម្បត្តិអាស្រ័យលើខ្លួនយើងប្រយោគៈមានន័យថាការធ្វើរបស់ខ្លួនយើង នៅណាក៏ដោយ នៅអូស្ត្រាលីហ្នឹងក៏ដោយតើអត់ធ្វើត្រូវអត់គិតត្រូវអត់សិក្សាអត់រៀនសូត្របដ ாய் ជីវិតខ្សែបគ្រឿងញៀនអីជាដើមក៏នៅតែគង់តែខ្លាចជា homeless ចឹងមែនទេ ប្រទេសល្អការល្អក៏ដោយប៉ុន្តែបើខ្លួនឯងធ្វើមិនល្អមាន homeless ដែរតា សំសេចជនជាតិអូស្ត្រាលីខ្លួនឯងក៏មានដែរអាហ្នឹងមិនមែនមកពីកាលទេមកពីខ្លួនឯងឃើញទេមកពីខ្លួនឯងអញ្ចឹងកាលដែលប្រពន្ធនិយាយអត់និយាយថ្ងៃនេះឆ្នាំឆ្លូវមិនឆ្លូវខែនេះ ខែនោះអត់ទេគឺខែណាក៏ដោយ ឲ្យតែវាពាក់ព័ន្ធនឹងស្រុកទេ ពាក់ព័ន្ធនឹងការធ្វើ ត្រឹមត្រូវខែនោះ ពេលនោះ គឺជាឱកាសល្អសម្រាប់យើងនឹងអញ្ចឹងដូចថ្មញាតិញោមនិមន្តទៅសំដែងធោះកាន់នៅស្រុកខ្មែរដើររាល់ថ្ងៃបើសិនតែមើលថ្ងៃដើរមិនកើតហ្នឹងហើយហើយអ្នកខ្លះទៅមើលជើងលេខថាថ្ងៃនេះរាសីឡើងត្រដែត ប៉ុន្តែថ្ងៃហ្នឹងឯងថ្ងៃចាញ់បោកគេពួកជឿអាឡាំងត្រដែតដល់គេមកពឹងពាក់រឿងរស៊ីចេះចេះចេះចេះដាក់លុយមួយគេព្រោះជឿថាថ្ងៃហ្នឹងឡើងត្រដែតហ្នឹងដល់ពេលជឿអញ្ចឹងទៅធ្លាក់យ៉ាងត្រដាបអស់លុយយ៉ាងត្រដែតហ្នឹងហើយដល់ពេលថាអស់ខាងគេជឿគេខាងលុយត្រូវ នឹងអញ្ចឹងបានថាការពិតនៅ ក្នុងជីវិតរបស់យើងនឹងងាយងាយទេប៉ុន្តែដោយសារយើងមិនហ៊ានមិនហ៊ាន ប្រើភាពវៃឆ្លាតរបស់យើង ដើម្បីគិតពិចារណា វាមានអាភាពខ្លាចនឹងបាំងឲ្យយើងអត់ហ៊ានសម្រេចណាដល់ចឹងទៅដូចញាតិញោមខ្លះបើថាគាត់មានបញ្ហាអី ដល់ទៅមើលគេថាឲ្យសែនគ្រូនេះឲ្យសែននេះគ្រូនោះឲ្យសែននោះក្នុងមួយថ្ងៃសែនតាម3គ្រូសែនចប់មួយសែនមួយទៀតក្រៃលោកខុសមួយត្រូវមួយអស់រាប់ពាន់ដុល្លារធ្វើម្ដងម្ដងហ្នឹងហើយហ្នឹងហើយប៉ុណ្ណឹងចោះនិយាយទៅកាត់ខឹងមានអីទៀត យើងយើងមើលដល់អ្នកដែលកើតសម័យពលពួតដោយច្រើន ដែលខ្លាចជាកូនកំព្រាក៏អត់ដឹងគាត់កើតថ្ងៃណាទេឆ្នាំអីក៏អត់ចាំដែរហ្នឹងហើយហើយបើអស់ម៉ែឪហើយភ្លេចថ្ងៃកំណើតអត់ចាំសួរថាគាត់រស់មិនអញ្ចឹងគាត់អត់ត្រូវមានប្រពន្ធមានកូនគេទេចុះមែនទេកាលតែគិតឆុងឆុងហ្នឹង ហ្នឹងហើយហើយឆុងយើងហ្នឹងវាតែពួកអាស៊ីយើងហ្នឹងភាកច្រើនផងពួកបរទេសអីគេគិតរឿងផ្សេងប៉ុន្តែរឿងហ្នឹងដូចគេមិនបានខ្វល់មួយយើងហងវក់លកាចកុលជូតឆ្លូវគេមិនចេះរាប់ហងមែនទេខាងអូស្ត្រាលីខាងអីគេដូចមិនរាប់អាហ្នឹងផងគេមិនខ្វល់អីផងខ្វល់តែយើងហ្នឹងហ្នឹងហើយអញ្ចឹងឆ្នាំក៏វាអត់ចង្រៃអីក៏អត់ចង្រៃចង្រៃគឺការជឿខុសនឹងតែមកហ្នឹងហើយតែជឿខុស បំផ្លាញរបស់ដែលមានតម្លៃមើលកន្លែងខ្លះគឺថារូបពុទ្ធនៅនឹងចង្រៃវាយព្រះចោលចាស់ចាស់ពីមុនខំធ្វើដល់ពេលវាឡងចុងអីចឹងថាមកពីរូបព្រះនោះហ្នឹងនាំគ្នាទៅវាយចោលកណាសុំសួរលោកតាថាការបនសពបូជាហើយនឹងយកទៅបញ្ចុះ ហើយនឹងដូចថាបូជបើបើជាយកឆ្អឹងទៅទុកខ្លះឬក៏បោះចោលខ្លះតើមានអត្ថន័យយ៉ាងណាដែរកណាថែមមួយទៀតដែរវាមានមួយទៀតលើកថានឹងចូលជំនឿទៀតណាព្រោះហើយសពខ្លះដោយគាត់ត្រូវគ្រាប់ផ្លោងត្រូវគ្រាប់ស្លាប់ ហើយគេថាសពអញ្ចឹងជាជាសពជាខ្មោចតៃហោង ហើយมันអាចយកមកដាក់ជាមួយនឹងសពដែលខូចដោយទៅតាមដោយធម្មជាតិទេតើរឿងហ្នឹងវាពិតឬទេឬក៏ជា ដែលជាទម្លាប់ដែលគេចេះថាឆុងហើយជាចេញនៅ តែជាចាញ់បោក គេតទៀតសូមបដិគុណជួយពន្យល់អរសាធុទាំងឆ្លើយសំណួរបងមុនថាសម្រាប់ សពអ្នកស្លាប់អត់មានទៀមទាអីទាំងអស់ប៉ុន្តែយើងអ្នកនៅរស់ទេដែលយើង ចង់ធ្វើមិនស្រួលធ្វើចឹងទៅអញ្ចឹងវាអត់មានណាល្អជាងណាអត់ទេពីព្រោះពុទ្ធត្រាស់ថាកាយនេះតើកាលណាអស់វិញ្ញាណអស់ភ្លើងធាតអស់អាយុទៅស្មើនឹងគល់អស់ម្ដុំអញ្ចឹងហ្នឹងគាត់គាត់អស់លោកសូត្ររាល់ដល់ហ្នឹង សូត្រចឹងនឹងគាត់អស់ម្ដុំហ្នឹងគេតែងតែយកទៅចោលអញ្ចឹងចោលក្នុងលក្ខណៈអីស្រាច់យើងប៉ុន្តែលើយើងដោយថាបុគ្គលជាទីគោរពរបស់យើងឧទាហរណ៍ថាបើយើងបូជាទៅទុកធាតខ្លះដើម្បីយើងរំលឹកគោរពអីចឹងទៅហ្នឹងហើយអាហ្នឹងរឿងរបស់យើងទេអត់អត់ពាក់ព័ន្ធមួយគាត់ទេហ្នឹងចឹងគឺអ្នកស្លាប់អ្នកដូចដូចអតិសេមេព្រឹកមិញសូត្រកន្លែងថា ណហិរុនហ្នឹងវាយាសោកោវាបរិទេវនីយើងយំយើងសោកយើងសៅប៉ុន្តែញាតដែលស្លាប់ហ្នឹងអត់ដឹងទេឃើញទេចឹងចង់យំយំចង់យំហើយទៅរឿងរបស់យើងឃើញទេដូចសម្រាប់រូបអ្នកស្លាប់ហ្នឹង ដូចសំណក់ពោះចឹងសំណក់ពោះហ្នឹងហើយចឹងសំណក់ពោះហ្នឹងយើងចង់យកទៅទុកមើលក៏បានចង់ទៅដុតចោលក៏បានពោះអត់ខ្វល់ ឃើញពោះខ្លួនវា ដែលវាសក់ចេញពីសំណក់ហ្នឹងវាអត់ខ្វល់ផងហ្នឹងតែយើងតែយើងគិតថាធ្វើមិនសមធ្វើមិនមិនសមហ្នឹងហើយរឿងរឿងរបស់យើងឯងដូចព្រះបរមគ្រូអញ្ចឹងអឺសពរបស់ពុទ្ធគេបូជាមិនបានគេបូជា ពីព្រោះថាគេជ្រះថ្លាច្រើនកន្លែងគេសុំបានបន្តិចបន្តិចបន្តិចយកទៅទុកគោរពឃើញទេ ប៉ុន្តែតួពុទ្ធតួប្រធាននឹងនៅតែអត់ដឹងអីដដែលដូចគ្នាអញ្ចឹងហ្នឹងហើយហើយបើយើង ទុកធៀបមកតែក្មេងខ្លាចចៅខ្លាចក៏បាក់ទុកទៅអានឹងយើងយើងមើលពីប្រយោជន៍វិញណាបើថាយើងទុកទៅ យើងអត់ខ្លាចយើង ទុកគោរពទុកនឹកគុណគាត់ល្អហ្នឹងហើយប៉ិនបើទុកទុកទុកទៅវាចេះព្រឺក្បាលហ្នឹងហើយកូនអត់ហ៊ានឡើង អាហ្នឹងទៅជាចង្រៃវិញហ្នឹងហើយអញ្ចឹងចឹងស្រេចតែយើងឯងអត់ចង្រៃព្រោះបូជា ឬក៏ដុតឯងអត់មានចង្រៃរឿងហ្នឹងបាទហើយវាជា feeling របស់អ្នករស់ឧទាហរណ៍អ្នកខ្លះយល់ថាដុតទុកខ្លាចកើតជាណាខ្មៅអញ្ចឹងជាបង្កើតជំនឿអញ្ចឹងទៀតណាហ្នឹងហើយអ្នកខ្លះទៀតដុតដូចដូចសំវេកដូចជា feel ថាវាក្តៅថាអីអញ្ចឹងណាបើកប់ទៅមិនអី វាដូចតែគ្នាទេ បើកប់ទៅចលែនស៊ីហ្នឹងអាញ៉ៃពេញហ្នឹងហ្នឹងហើយហ្នឹងហើយហ្នឹងអាហ្នឹងសិតតែ feeling របស់យើងទៀតអញ្ចឹងការគិតរបស់យើងដែលខ្លាចចលែនស៊ីក្តីខ្លាចអន្ទងស៊ីក្តីអលួយវល់កក្រិចយ៉ាងម៉េចអ្នកស្លាប់ហ្នឹងអត់ដឹងទេអត់ដឹងទេ ជា feeling របស់យើងទៀត ឃើញទេជា feel របស់យើងទៀតអ្នកខ្លះអូមិនកប់ទេខ្លាចថប់ហ្នឹងពោះកប់ទៅបិទចិត្តថប់ស្អីបើអត់ដោះតហើមផងហ្នឹងឃើញទេសិតតែយើងយកអារម្មណ៍អ្នករស់យកទៅគិតដល់ពេលយកអារម្មណ៍អ្នករស់យកទៅគិតយើងចេះគិតជំនួសខ្មោចមែនទេយើងយើងយកអារម្មណ៍របស់អ្នករស់ទៅគិតជំនួសខ្មោចខ្មោចគ្នារូបកាយនឹងដូចគាត់អស់មួយចឹងដូច្នេះ មួយទៀតលោកអ៊ំលើកឡើងថាសពបែកធ្លាយដោយសារក្របឬអីបូជាហិញកប់ទាំងមូលដាក់មួយគ្នាមិនបានអានឹងធាតពិតសពសល់មកកញ្ចប់ក៏ដោយសពទាំងមូលក៏ដោយទៅដាក់មើលអត់ចេះតោះគ្នាទេតែតោះគ្នាក្នុងក្បាលមនុស្សហ៎ក្បាលមនុស្សរស់ហ៎ហ្នឹងហើយជាប្រកាន់អូសពម៉ែនៅឯងខ្ទេចចឹងមកដាក់មួយម៉ែអញនៅទៅមុំបានទេចឹងរៃអាមនុស្សរស់នេះ មនុស្សស្លាប់នឹងអត់ចង្រៃអីទេគ្មានចេះចង្រៃអីទេពិភពលោកនេះកន្លែងណាក៏មានសពដែរញាតិញោមរាប់ពាន់រាប់ម៉ឺនឆ្នាំមុនហ្នឹងដីដែលយើងសង់ផ្ទះគ្រប់កន្លែងសិតតែមានខ្មោចងាប់ប៉ុន្តែយូរទៅវាបាត់អស់ទៅយើងអត់គិតថាចង្រៃណាអាត្មាលើកឧទាហរណ៍មួយចង្រៃមែនទែនឧទាហរណ៍ផ្ទះមួយយើងទិញយើងអត់ដឹងទេយើងអត់ខ្លាចទេ ប៉ុន្តែស្រាប់តែអ្នកមួយគេប្រាប់ថាកន្លែងហ្នឹងគេខ្មោចចងកចង្រៃបដោយចង្រៃមកពីណាចង្រៃមកពីខ្លាចហ្នឹងអង្ការមិនតាន់ដឹងអត់មានអីផងហ្នឹងហើយអញ្ចឹងអឺចង្រៃមែនតេនគឺវាបៀលនៅក្នុងចិត្តរបស់យើង ដោះចិត្តរួចដោះទឹកថេរួចគ្រប់យ៉ាងគឺល្អទាំងអស់ ហ្នឹងចឹងចឹងសរុបមកថាអត់មានចង្រៃអីទេចង្រៃតែជំនឿរបស់មនុស្សមនុស្សយល់ការពិតឡើងចង្រៃដូចដូចខ្មែរលើកឧទាហរណ៍ទូកទូករបស់វៀតណាមឯទូកខ្មែរទូកខ្មែរថាដឹកសពចង្រៃដល់វៀតណាមគេជឿថា ជួយ ដឹកសពគេដូចចម្លងគ្រោះគេបានប៉ុនគេយល់ថាចឹងអញ្ចឹងជំនឿណាចង្រៃជាង ឯជំនឿអត់ហ៊ានដឹកហ្នឹងចង្រៃជាងអញ្ចឹងធ្វើឲ្យមនុស្សអត់ហ៊ានជួយគ្នាហ៎ហ្នឹងហើយសរុបមកគ្មានអីចង្រៃជាងជំនឿចង្រៃទេហើយក៏គ្មានអីដែលល្អជាង right understanding ដែរយល់ត្រូវហ្នឹងហើយយល់ត្រូវឡើងចង្រៃអឺបងទទួលបាននៅហ្នឹងហើយសាធុបាទ ស្រេចទៅលើកប់ញោមប្រុសអាត្មាអាត្មាទុកតងូលដែរហ្នឹងប៉ុន្តែមិនមែនថាដុតខ្លាច់គាត់ក្តៅអាត្មា មានវត្ថុបំណងអាត្មាផ្សេងជាការពិតណាស់ដឹងច្បាស់ណាស់ថាគាត់អត់ដឹងទេប៉ុន្តែអាត្មាទុកតងូលឲ្យអាត្មាធ្វើចិត្តដីធ្វើសួនឲ្យស្អាតទៀតហ្នឹងដោយសារអីដោយសារអាត្មាចង់ឲ្យ ដល់ពេលម្ដងម្ដងបងប្អូនមកជុំគ្នាហ្នឹងអាត្មាចង់គិតរឿងបងប្អូនទេ ពួកយើងមានកន្លែងហ្នឹងមួយគិតថាឪពុកយើងនៅនឹងអញ្ចឹងទៅដល់ខួបម្ដងម្ដងយើងមកជុំគ្នាហ្នឹងមកគិតហ្នឹងគិតអញ្ចឹងមិនមែនទៅគិតតែខ្លាចឪពុកក្តៅឬក៏ស្អីអត់ទេបងឆ្លើយហើយឆ្លើយហើយហើយវាអត់ចង្រៃអីទេវាអត់ចង្រៃទេណាគ្មានចង្រៃអីទេដាក់ជាមួយគ្នាក៏អត់ចង្រៃដែរអត់ចង្រៃទេបើមិនជឿយកទៅដាក់មួយគ្នាសាកមើលអត់វាយគ្នាគ្មានវាយគ្នាទេមនុស្សរស់នេះទេវាយគ្នាមនុស្សរស់នេះជឿខុសគ្នាវាយគ្នាឆ្លោះគ្នាភ័យចេះភ័យចោះ ហ្នឹងហើយថាយកទៅដាក់ណាក៏បានព្រោះអត់ចង្រៃអីទេដុំថ្មមកដុំយ៉ាងណាធៀបដូចគ្នា នៅក្នុងនោះមានតែដី ទឹកភ្លើងខ្យល់ដូចតែគ្នាអញ្ចឹងបានលោកលោកអីលវីអីគេមិញស្អីគេ Monsieur de Palier ពេលគេបូជាសពគាត់មុនគាត់ស្លាប់គាត់ផ្ដាំ3រឿងធៀបរបស់គាត់គាត់ថាទី1ត្រូវយកមួយចំណែកទៅរយលើកំណោលសម្រាម ដែលជាកន្លែងដែលគាត់ជួយក្មេងព្រោះគាត់អត់មានជំនឿទេបើមនុស្សមានជំនឿថាយកឆ្អឹងអញទៅរយកំណោសម្រាមហ្នឹងក៏ខិចឆ្អឹងអញអស់មែនទេជឿអញ្ចឹងជួនកាលគិតថាចង្រៃអីចេះចុះគាត់យកទៅរយនឹងជាអនុស្សាវរីយ៍ជាកន្លែងដែលគាត់ជួយក្មេងមួយទៀតគាត់យកឲ្យយំមិនចំណែកទៅដាក់នៅវត្តមួយដែលគាត់តែងតែបរៀនក្មេងៗហ្នឹងជាការងារដែលគាត់ចាប់ផ្ដើមនៅហ្នឹង ហើយមួយចំណែកបន្តិចតួចឲ្យយកទៅស្រុកគាត់ទៅថាញាតគេធ្វើអីធ្វើទៅក៏អត់ខ្វល់ទៀតចង់យកធ្វើអីធ្វើទៅឃើញមនុស្សច្បាស់ច្បាស់ឡើយគេចង់យកធ្វើអីធ្វើទៅ ក្រែងគេត្រូវការបើគេមិនត្រូវការបោះចោលទៅក៏ប្រាប់ចឹងឃើញអត់អត់ខ្វល់អានឹងយល់ត្រូវហើយបើខ្វល់ថាត្រូវដាក់សពអញចេញចេញចេញចេះអានឹងយល់អត់ត្រូវទេអត់តែខ្វល់មួយអារឿងងាប់នោះស្រួលកើតតកែនៅហ្នឹងឯងបើលែងខ្វល់ស្រឡះមិនចឹង ដូចយើងមិនបាច់ដល់ចែកឋានទៅលោកខាងមុខទេដូចសម្រាប់ចិត្តមនុស្សអូស្ត្រាលីទល់តែច្បាស់បើអត់ច្បាស់នៅស្ដាយដងហ្នឹងទៅមួយទេមែនអត់ដំណើរត្រូវតែឆ្លាស់ហ្នឹងហើយឃើញការបរៀនរបស់ពុទ្ធធ្វើឲ្យយើងងាយគិតដែរងាយគិតដែរវាអត់មានអីមកគ្របក្បាលយើងអ៊ូតិចចេះទៅតិចចុះទៅអត់